នបោកចិនមកអូនស្នេហ៍តែដំមកចុងក្រោយទុំបងកំដតំបងខំដាំងចិនសាងស្នេហ៍ពិននឹងត្រានត្រើយព្រោះបងស្មានមិនដល់ឡើយ ហោនជាមនុស្សបែបនឹងពេលនេះបងបានដឹងច្បាំងបងបានដឹងច្បាំងថាមនុស្សអូនឬសាវ៉ារាប់មិនអងឡាយសងសានិញទៅថាគ្មានបែងដូងហើយធ្វើអូនសាវ៉ាម្លេងហើយធ្វើ ឈឺទេទៅបានជាមៀងមេយំស្នេហ៍លេងសើញតោនចេញឈឺទេ គិតថាក៏ឈឺដែរ មកចិនមកអូនស្នេហ៍តែដំបងចុងក្រោយទុំបងកំដតំបងខំដាំងចិនសាងស្នេហ៍ពិននឹងត្រានត្រើយត្រានត្រើយព្រោះបងស្មានមិនដល់ ដឹងច្បាំងបានដឹងច្បាំងថាមនុស្សអូនគឺសាវ៉ារាប់មិនអងឡាយសងសានិងទៅថាគ្មានបែងរូងហើយด้วยអូនសាវ៉ាម្លេងហើយด้วยអូនសាវ៉ាម្លេងតោនចេញឈឺ ចេញឈឺទេបើគេក្បន់ដូចមកបើសិនអូនមានបេងដូបើសិនអូនមានបេងដូបងគិតថាក៏ឈឺដែរ